ឪពុកថលសុភិតិផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្រោយបុរសម្នាក់ហ៊ានប្រៀបធៀបកូនទៅនឹងក្មេងញៀនថ្នាំមហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមជាពិសេសអ្នកគ្រប់គ្រងរបស់បេក្ខជនមួយរូបដែលមានភាពលេចធ្លោតាមរយៈការគោរពស្រឡាញ់សម្លេងបោះឆ្នោតនោះ គឺថលសុភិតិ ដែលជាបេក្ខភាពដ៏ល្បីមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4វគ្គ Live Show សប្តាហ៍ទី5ហើយជាក់ស្ដែងអ្វីដែលស្ទើរតែមិនគួរឲ្យជឿផ្ទុះការភ្ញាក់ផ្អើលទៅវិញនោះ នៅសុកសុកស្រាប់តែលេចមុខឪពុករបស់បេក្ខជនថលសុភិតិបានចេញមុខប្រតិកម្មខ្លាំងដាក់ទៅវិញគ្មានសំចៃមាត់ទៅលើ បរិសម្នាក់ដែលបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម TikTok ដោយហ៊ាននិយាយវាយតម្លៃកូនប្រុសរបស់លោកថា ជាក្មេងញៀនឆ្នាំភ្លាមភ្លាមនោះ បន្ទាប់ពីឃើញ គេមករិះគន់រឿងស័ក្តិរបស់កូនថា ជាក្មេងប្រុសមិនល្អទើបបែកធ្លាយមុខមាត់ឪពុកបង្កើតរបស់បេក្ខជនថលសុភិតិរូបនេះជាមន្ត្រីរាជការថ្នាក់ខ្ពស់និងមានឈ្មោះថាលោកឧត្តមសេនីយ៍តូមៀកប៊ុនថលមានតំណែងជានាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃផ្កាយ2នេះបើយោងតាមកណន័យ Facebook មួយ ដែលមានឈ្មោះថាមៀកប៊ុនថលដែលគេស្គាល់យ៉ាងច្បាស់គឺជាឪពុករបស់បេក្ខជនថលសុភិតិបានបង្ហោះសារប្រតិកម្មទៅលើកណន័យ TikTok មួយដែលមានឈ្មោះថាអាបញ្ញា9999ថាតើបុគ្គលម្នាក់នេះជាអ្នកណា មិនបានយករូបកូនខ្ញុំផលសុភិតិមកវាយតម្លៃលើរូបគាត់គ្រាន់តែរឿងចាក់សាក់លើដងខ្លួនហេតុអីអ្នកឯងហ៊ានវាយតម្លៃប្រៀបធៀបកូនខ្ញុំ ទៅក្មេងញៀនឆ្នាំទៅក្មេងហិតកៅនិងក្មេងគ្មានឪពុកម្ដាយណែនាំប្រដៅហើយដាក់សញ្ញាសួរឲ្យគេឆ្លើយតបតើអ្នកឯងមានបំណងអ្វី បានជាអ្នកហ៊ានវាយតម្លៃគ្រួសារខ្ញុំ និងកូនខ្ញុំ។ អ្នកស្គាល់ខ្ញុំគ្រួសារខ្ញុំនៅឯណាលើសពីនេះឪពុកបេក្ខជនផលសុពិតិថែមទាំងបានឲ្យបុគ្គលរូបនោះចេញមុខសុំទោសគ្រួសារគាត់ជាសាធារណៈទៀតផងអ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំជាសាធារណៈព្រោះអ្នកឯងហ៊ានមើលងាយគ្រួសារនិងកូនខ្ញុំផលសុភិតិសូមបងប្អូនជួយចែករំលែកឲ្យពុកម៉ែបងប្អូនបានដឹងឲ្យគាត់ចេញមកជួបខ្ញុំ ក្រោយពីបានឃើញដូច្នេះក៏មានមហាជននាំគ្នាចូលទៅខមមិនថាខ្ញុំសំណុំពរលោកពូហៅមកអប់រំទៅ ព្រោះនិយាយមកមិនចេះគិតហើយនិយាយមើលងាយគេណាស់ចាត់ការតាមផ្លូវច្បាប់កុំឲ្យដើរធ្វើបែបនេះទៀតលោកពូហៅមកអប់រំទៅព្រោះគាត់និយាយមកមិនចេះគិតគាត់ប៉ិនដើរទើសគេណាស់ទោះបីជាយ៉ាងណា ក្រោយពីបញ្ចេញសារបែបនេះពីឪពុករបស់បេក្ខជនថលសុពិតិមិនទាន់បានប្រមាណផងនោះ បរោះខាងលើក៏បានចេញជាវីដេអូឃ្លីបសុំទោសជាសាធារណៈដោយលោកទទួលស្គាល់កំហុសដែលមាន ចំពោះក្រុមគ្រួសាររបស់បេក្ខជនរូបនេះខណៈពេលនោះលោកក៏បានអះអាងថា លោកក៏ជាអ្នកគ្រប់គ្រងបេក្ខភាពរូបនេះក្នុងកម្មវិធី Cambodian Idol ផងដែរគួរបញ្ជាក់ថាកម្មវិធី Cambodian Idol នឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ ដោយនៅក្នុងនោះផលសុពិតិគឺជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន5រូបផ្សេងទៀតដែលនៅសេសសល់ពីការប្រជែងគ្នា ក្នុងការឈានជើង ដល់វគ្គផ្ដាច់ព្រាត់ដើម្បីលើកពៀនចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ